ស្នេហ៍ស្ដែងចេញតាមរយៈទង្វើមិនមែនត្រឹមប្រើតាមរយៈសំដីគ្មានសង្សារគ្មានស្នេហាមិនបានន័យថាគ្មានក្តីស្រឡាញ់ពិតនោះទេ ស្នេហាគ្មានរូបរាង តែមានអធិពលខ្លាំងមិនអាចលាក់បាំងនឹងភ្នែកគេទេ ត់មិនអាចរត់គេចទេក៏មិនហត់ចំណាយពេលតាមស្វែងរកគេម្នាក់នោះដែរស្នេហ៍ ប៉ុន្តែមានចម្រៅទម្លាក់យ៉ាងជ្រៅក្នុងក្រអៅបាញ់ដងស្នេហ៍ពិតមិនត្រូវកាហេតុផលរៀងខ្លួន ស្នេហ៍មានសុខភាពមមួនជួយលើទង្វើ ជីវិតលើពីទៀតស្រឡាញ់ស្នាប់ពិតគឺទង្វើ